ក្រោយឃើញម្ចាស់បន្ទប់ជួលនៅខេត្តពោធិ៍សាត់ប្រកាសបែបនេះ ដល់ថ្នាក់ធ្វើឲ្យសម្ដេចតេជោហ៊ុនសែនពេញចិត្តយ៉ាងខ្លាំងនៅថ្ងៃទី25ខែមីនាឆ្នាំ2021នេះ គេប្រទះឃើញបងប្រុសម្នាក់បានប្រកាសក្តែងក្តែងនៅ ក្នុងសង្គម Facebook របស់ខ្លួនថាខ្ញុំបាទឈ្មោះថាហេមាសនានិងភរិយា ដែលរស់នៅក្នុងភូមិតតឹងឃុំអន្លង់ថ្នោតស្រុក ក្រកខេត្តពោធិ៍សាត់សូមប្រកាសថា បើខេត្តពោធិ៍សាត់យើងទៅមុខទៀតមានបញ្ហា COVID-19 អីកើតឡើងខ្ញុំនឹងមិនយកថ្លៃឈ្នួលផ្ទះបន្ទប់ជួល ទាំង46បន្ទប់រហូតដល់ខេត្តជើង អាចដំណើរការជាធម្មតាឡើងវិញ ការចូលរួមនេះក៏ជាការជួយសម្រាលដល់បងប្អូនយើងដែលកំពុងតែស្នាក់នៅ និងជួយសម្រាលដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចពុកហ៊ុនសែននិងលោកអភិបាលខេត្តពោធិ៍សាត់ឯកឧត្តមម៉ៅធនិនជាទីគោរពនិងស្រឡាញ់ផងដែរសូមឲ្យប្រជាកម្ពុជាយើងឆ្លងផុតគ្រោះថ្នាក់កាយមួយនេះទាំងអស់គ្នាផងចោះ ក្រោយពីឃើញបែបនេះធ្វើឲ្យសម្ដេចតេជោហ៊ុនសែនសម្ដែងសេចក្តីពេញចិត្តនិងកោតសរសើរយ៉ាងខ្លាំងដល់ថ្នាក់ធ្វើឲ្យសម្ដេចតេជោបានបង្ហោះរូបភាពទាំងនេះហើយក៏មានប្រសាសន៍យ៉ាងខ្លីថានេះពិតជាសកម្មភាពជួយដល់សង្គមជាតិពិសេសជួយដល់កម្មករកម្មការិនីដែលកំពុងតែប្រឈមជាមួយនឹងការលំបាក បង្កឡើង ដោយជំងឺ Covid-19 សង្ឃឹមថានឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងៗទៀតចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន